មកយាយមកយាយមកនឹងតាំងកាយាយនៅនឹងយូរហើយហើយចៅឯងមកនឹងធ្វើអីអឺហើយមកចៅឯងចេះតែញ៉ាំមីអញ្ចឹងហាហូបផ្លែប្លុកខ្លះទៅកុំចេះតែញ៉ាំមីអញ្ចឹងអូមកយាយអត់យល់ទេកូវីដអញ្ចឹងណាចេញទៅក្រៅអត់កើតទៅវត្តក៏អត់កើតដែរអញ្ចឹងមានតែមីហ្នឹងឯងវាលឿនហើយឆាប់បាត់ទៅធ្វើការវិញយោយាយណាមិនដឹង ឆ្នាំចុងក្រោយនេះមកច្រើនណាស់ចៅអើយចុះមកយាយមានខ្វះខាតអីអត់យាយមិនអីទេគិតគូរតែអ្នកដែលនៅរស់ទៅឥឡូវនឹងពីណាក៏ពិបាកដែរយើងត្រូវចេះជួយគ្នាយើងមានយើងបានគួរតែចែកទៅអ្នកដែលអត់ផងចុះមកយាយអូយាយសុកហើយបារម្ភធ្វើអីគ្រានឹងណាគិតអ្នកនៅប្រសាជាងអ្នកបាត់ហើយអារឿងរក្សាគម្លាតពាក់ម៉ាស់នឹងកុំចោលឲ្យសោះ បានឃើញចៅយាយសប្បាយចិត្តហើយប៉ុន្តែក៏មិននៅចៅម៉ៃម៉ៃអាគេរៀបហើយហីម៉ៃគេរៀបហើយហីថតបានអឺអឺអឺអូខេហើយណា and action រយៈពេល2ឆ្នាំនេះយើងទាំងអស់គ្នាគឺរស់នៅជាមួយនឹង COVID ហើយសម្រាប់គ្រួសារដែលមានភាពខ្វះខាតគឺរឹតតែលំបាកទៀតកត្តាទាំងអស់នេះជំរុញឲ្យ Cosmi បង្កើតជាមួយនឹងយុទ្ធនាការមួយដែលមានឈ្មោះថា Cosmi ចែកស្បៀងពួកយើងនឹងធ្វើការចែកស្បៀងទៅកាន់500គ្រួសារនៅក្នុងខេត្តតាកែវជាមួយនឹងព្រៃវែងហើយអ្នកទាំងអស់គ្នាក៏អាចចូលរួមតាមរយៈកម្មវិធី Cosmi ចែកលុយដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី5រហូតដល់ថ្ងៃទី10ខែតុលានេះពួកយើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានចូលរួមជាមួយនឹងយុទ្ធនាការ Cosmi ចែកស្បៀងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយ